ខ្ញុំជោគជ័យសឹងតែវាគ្រប់ផ្នែកទៅហើយប៉ុន្តែខ្ញុំអត់តាន់ប្រកាសថាជាគ្រូជោគជ័យទេជានយោបាយខ្ញុំជោគជ័យមកមករហូតមិនដែលអ្វីទៅដែលហៅថាចាញ់មានចំណុចដែលខ្លួនចាញ់ឧទាហរណ៍ធ្វើអានេះមិនជោគជ័យត្រូវកែវាដើម្បីទៅរកជោគជ័យប៉ុន្តែ ជាក្នុងន័យនយោបាយជាក្របខ័ណ្ឌទូទៅ ចេញដំណើរតាំងពីការតស៊ូរបស់ជាតិ1920មេតា1977រហូតមកដល់ពេលនេះខ្ញុំគឺជាអ្នកជោគជ័យមួយ ក្នុងចំណោមអ្នកជោគជ័យនៅលើពិភពលោកនេះពីប្រទេសមួយ ដែលមានបែកបាក់សង្គ្រាមជាជំរាកជំរាក ទៅប្រទេសមួយដែលមានការឯកភាព ដោយគ្មានការប្រើក្របមកក្របខ្ញុំយកក្បាលខ្ញុំទៅដូរជាមួយនឹងសន្តិភាពទៅដូរជាមួយនឹងការរស់រានមានជីវិតទៅដូរជាមួយនឹងកំណែតម្រង់ទាំងឡាយដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមវាជាជោគជ័យប៉ុន្តែខ្ញុំមិនតាន់ប្រកាសថាជាគ្រូជោគជ័យទេក្នុងគ្រួសាររបស់ខ្ញុំ ខ្ញុំអប់រំកូនរបស់ខ្ញុំកម្រិតឧត្តមសិក្សានៅក្រៅឧត្តមសិក្សាទាំងអស់ក៏ខ្ញុំមិនតាន់ប្រកាសថាខ្លួនខ្ញុំជាអ្នកជោគជ័យដែរជាអ្នកជោគជ័យហើយទៅបង្ហាត់បង្ហាញគេទេឥឡូវខ្ញុំកំពុងតែបន្តជាមួយនឹងចៅប៉ុន្តែចៅប្រហែលជាយើង ណាចៅណាដែលដែលនៅចិត្តយើងយើងអប់រំគេបានច្រើនជាងច្រើនជាងច្រើនជាងតែនិយាយចឹងមិនមែនដាក់ផ្លែផ្កាឲ្យគ្រូជោគជ័យទេសូមបន្តទៅណាប៉ុន្តែបន្តយ៉ាងម៉េចក៏ដោយសូមកុំឲ្យប៉ះពាល់លើកឧទាហរណ៍ពីនេះលើកឧទាហរណ៍ពីនោះគាត់ថាកុំលើកឧទាហរណ៍ពីកន្លែងណា ដែលវាជាចំណុចមិនគួរលើកមិនគួរលើកតែប៉ុណ្ណឹងទេណាការពិត អ្នកដែលផ្ដល់ជាគំនិតហើយដែលគេមានបទពិសោធន៍បញ្ចេញមួយចំនួននោះមិនមែនអាក្រក់ទេវាបទពិសោធន៍ដែលគេបានចែកចម្លែកឲ្យយើងនោះវាមិនអាក្រក់ទេវាមិនអាក្រក់ទេខ្ញុំមិនហាមឃាត់ទេជាមួយនឹងការធ្វើបែបនេះប៉ុន្តែក្រំតែថាជឿវៀងនៅ បញ្ហាណា ដែលជាបញ្ហារសើបតែប៉ុណ្្នឹងទេ បញ្ហារសើបទៅប៉ុណ្្នឹងទេមិនមែនគ្រាន់តែជាលំនៅឋានដ៏កក់ក្ដៅប៉ុណ្ណោះទេ តែជាទីកន្លែងដែលអាចសម្រាកលំហែរំសាយរាល់ទុក្ខកង្វល់អារម្មណ៍ស្មុគស្មាញបន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃគឺជាទីឋានពោពេញដោយសេចក្តីសុខសុភមង្គលជានិរន្តរ៍